ប្រិមិត្តជាទីមេត្រី សូមប្រយ័ត្នកូនប្រុសកំពុងពេញស្រឡាញ់បែរជាត្រូវអស់បុណ្យទាំងវ័យក្មេងដោយសារតែរឿងតូចមួយនេះពិតជារឿងដ៏គួរឲ្យសង្វេគបំផុតដែលក្មេងប្រុសម្នាក់ទើបតែមានអាយុជាង2ខួបដែលជាវ័យក្រុមគ្រួសារជាពិសេសឪពុកម្ដាយកំពុងពេញស្រឡាញ់បែរជាជួបរឿងអកុសលស្លាប់បាត់បង់ជីវិតទៅវិញសពដង្កល់ធ្វើបុណ្យតាមប្រពៃណីនៅខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។ ជាក់ស្ដែងបើតាមការបង្ហោះពីគណនី Facebook មួយដែលមានឈ្មោះថាម៉ាក់ភាពត្រូវជាមិញរបស់កុមារដែលត្រូវជាសមបានរៀបរាប់ថាតាំងពីក្មួយកើតមកយើង បានជួបមុខគ្នាបានតែម្ដងគត់ហើយដោយចៃដំទៀនអ៊ីកថា ចូលឆ្នាំខាងមុខនេះបានជួបគ្នាហើយតែឥឡូវមិនបានកើតរឿងអញ្ចឹងសូមទៅឲ្យបានសុខណាក្មួយនិងឆាប់បានចាប់កំណើតថ្មីក្នុង គ្រួសារដែលល្អបែបនឹងទៀន។ យ៉ាងណាមិញសូមជម្រាបថាក្មេងប្រុសខាងលើបានទទួលមរណភាពដោយសារតែឆ្លាក់ពេញប៉ោងខណៈដែលក្រុមគ្រួសារឃើញអាការៈមិនស្រួលក៏បានប្រញាប់បញ្ជូនទៅមន្ទីរពេទ្យតែគួរឲ្យសោកស្ដាយមិនអាចជួយសង្គ្រោះទាន់ពេលនោះទេ ដោយក្រុមគ្រូពេទ្យបានព្យាយាមជួយអស់ពីសមត្ថភាពហើយចាឃើញហើយស្លុតចិត្តខ្លាំងមែនទែនសូម្បីតែពងដ៏តូចមួយក៏អាចសម្លាប់មនុស្សបានដែរ ដូច្នេះហើយសូមបងប្អូន ជាពិសេសដែលមានកូនតូចតូចដែលគេមិនទាន់ដឹងអីនោះជៀសវាងការលេងប៉េងប៉ោងភាកច្រើន គេចូលចិត្តយកទៅបៀមលេងដោយជាករណីនេះជាដើម ក្មេងចូលចិត្តលេងប៉េងប៉ោងពេលដែលលេងផ្លុំហើយបៀមជាប់នៅ ក្នុងមាត់បណ្ដាលឲ្យឆ្លាក់ស្លាប់បែបនេះ សូមចូលរួមរំលែកទុកដល់ក្រៀមក្រំជាទីបំផុតចំពោះក្រុមគ្រួសារនៃសពដែលបានបាត់បង់សមាជិកគ្រួសារជាទីស្រឡាញ់ក្នុងពេលដ៏ខ្លីបែបនេះ។